ប់អាធ្វើការនៅ សើក សើកមួយមួយទួបមួកទុយមួយនៅហ្នឹងហើយចឹងបានធ្វើស្អីមិនទាន់គេសោះហើយអានេះក្រហើយនៅខ្ជិលនេះនេះងាប់អញហ่าធ្វើការប៉ុណ្ណឹងសពបែកញើធ្វើមើលតែគេឲ្យទៅឡើងភ្នំខ្នងផ្សារហើយអញសង្ស័យនេះសង្ស័យអាញើហ្នឹងសង្ស័យថាយកទឹកមកចាក់ឲ្យគេឃើញតែបែកញើនេះធ្វើការឲ្យវាលហាលហួនទីទៅបានវារីចម្រើនបើនៅសើកសើកមួយមួយហ្នឹងចឹងបានវារីចម្រើនណា ហើយចង់ធ្វើការមួយថ្ងៃ40000នឹងមួយជីវិតអី គ្នាតាណាបានបើចូលពោះបន្តិចទៅរៀនម៉ាំងពោះបន្តិចបានហូបបាយឲ្យឆ្អែតឆ្អែតមានកម្លាំងហូបធ្វើការស្ងល់ស្មោះនឹងមេឃក្តៅនឹងក្តៅបើនិយាយចឹងបងហើយខែក្តៅមិនឲ្យមេឃក្តៅទៅក្តៅជ្រុលទីក្តៅចឹងផឹកទៅច្រើនច្រើនទៅពួកយើងធ្វើការសំឡងមិនធ្វើការរំសិនជាក់ណា ឆ្អែតអ្ហ៎ខ្ញុំឆ្អែតហើយឥឡូវខ្ញុំអស់កម្លាំងខ្ញុំហូតដេកទៀតអឺសម្រាប់មុនខ្ញុំបរហើយបាយបន្តិចខ្ញុំសម្រាប់ដែរហ្នឹងវាហត់បាយលឿនហ្នឹងរស់បានយូរអ្ហ៎អីដល់ដល់ម៉ោងដេហ្នឹងហើយ អាក្រហមដេកមុនអាក្រហមអា3នាក់នេះទីទៀតបុលបាយដេកដែរតាមក្រោយឡើស៊ីហើយដេកស៊ីហើយដេកហ្មងពួកនេះវើយអត់គិតនាំគ្នាមើលការងារអីផ្សេងទៀតទេហីពួកខ្ញុំហូបបាយហើយបានដេកទេបង ណាមួយមិនមែនក្នុងម៉ោងធ្វើការណាមិនទាន់នឹងបាន ស្រួលខ្លួនមកត្រង់មាត់ផងបាយមកដល់មកមែនទេអើស៊ីហើយនាំគ្នាត្បល់ក្បាលរកកន្លែងដេកទៅចឹងមកវាទៅណាមិនរួចក្រៅពីខ្ញុំគេហ្នឹងក្រវានៅតែក្រអញ្ចឹងពួកឯងនេះ ចរិតពួកឯងអញ្ចឹងស៊ីហើយដេកស៊ីហើយដេកចឹងមកវាគ្មានទៅណាគ្មានរីចម្រើនគ្មានកំណើតអីគេហ្នឹងអញសុំខ្លាចហើយពួកនេះអស់យ៉ាងហ្មងអានៅបាយហ្នឹងស៊ីទៅអីធុញគាត់អាទីបាយហេតុអីក៏ផងដែរឆ្ងល់អស់ណាណាថាបើថាក្នុងម៉ោងការងារវាសំខុសតានេះចាប់ម៉ោងការងារតា បើឲ្យគេមេយើងគេស្អីក៏សមដែរណាមួយគេខ្ពស់យើងយើងមានការធាតែប៉ុណ្ណឹងហ្មងតែជឿថាវាមិនប្រកក្រទេតាមមេការប៉ុណ្ណឹងមកធ្វើតកែទៀតមិនមិនអាចស៊ីបាយមិនដឹង អីរៀបចំរង្វាន់ហ្នឹងណាហើយប្រហែលអ្នកទៀតតាបាត់អស់ហើយអូពួកគេទៅផ្ទះហើយបងឆប់មកដល់ម៉ោងអត់តាន់ឯងបាត់ក្បាលអស់លីងមកហើយបើធ្វើការលើសម៉ោងបន្តិចតួចខ្លាចមេចំណាញ់ហើយសិនឯងចង់អវ៉ាន់ទៅផ្ទះដែរណាបងម៉ោង5កន្លះហ្នឹងខ្ញុំក៏ដល់ម៉ោងផ្ទះដែរហ្នឹងងាប់អាអើយមួយមួយអត់ខំប្រឹងធ្វើការធ្វើអីហ្មងអង្គុយបន់ឲ្យដល់ម៉ោងទៅផ្ទះហ្មងឯងក្រអីអត់ខំប្រឹងធ្វើស្អីហ្មងឯង អង្គុយចាំមើលតែមកឲ្យបានទៅផ្ទះហ្មងក្រកែអត់ឡើងមែនណាបងតែដល់ម៉ោងគេតាអើមិនបាច់ខំប្រឹងធ្វើការធ្វើស្អីទេអង្គុយមើលតែម៉ោងអាំងទៅផ្ទះហ្នឹងទៅអញ្ចឹងបានវាមិនមានទៅណាគេណាបើមួយមួយខ្ជិលហ្មងហ្មងងាប់អើយ យូរអត់កូនចាពុកយូរប៉ុន្តែមិនអីទេពុកពុកទៅស៊ីឲ្យកូនលៀនឆ្លាតណាស់ឆ្លាតដូចបងបញ្ញាចឹងមែនទេឃ្លានហើយកូនឃ្លាននៃពុកបើឃ្លានហើយតោះយើងទៅផ្ទះហីអូខេអូខេអូខេតែមុនទៅផ្ទះធ្វើម៉េចអូខេតោះកូនតោះអឺមកចាក់គេកូនក្រឹបតោះ let's go ចេញញ៉ាំ500ចិត្តយើង Woo. នេះក៏ឆ្ងាញ់នេះក៏បានទុកអូនហូបបាយបងដួយអូអត់អីទេបងបើផ្សារមុនទៅណាខ្ញុំអត់ទាន់ឃ្លានទេអឺនិយាយចឹងថ្ងៃហ្នឹងបានញ៉ាំថែមហើយមិនដែរអូបានធូរច្រើនហើយបងអឺអឺបងនិយាយបងឯងទេទៅកូនបញ្ញាតិចមើល nhung tôi chỉ là con đó lấy bông ồ chẳng mong cho tôi sợ này tê tết alo ơn alo tập không phải ờ, ừ mà ai trong chuột nè hả ai chẳng được ai lần chơi nè con chụp ai thì mưa phỏng ờ chụp mãi thì chân nè mà sẽ cười អាឡូអាឡូកូនបញ្ញាបាទម៉ែអឺម៉ែណាកូនហើយកូនឯងសុខសប្បាយអត់កូនបាទសុខតាម៉ែពុកថាម៉ែឈឺឈឺយូរណាស់ម៉ែអូពុកឯងចិត្តថាហ្នឹងណាម៉ែមានតែឈឺស្អីកូនពុកពុកបងបញ្ញាមែន Halo Bang Penya Bang Penya xong bayad Thơ ca bị nhọt đây nhọt trường thì chắc ông luôn ơi Ngọt à Thơ ca nó sơ sơ mùi mùi Tuộc mua tôi môi này nắng này ចឹងអាធ្វើសេមិនទាន់គេសោះហើយអានេះក្រឲ្យនៅខ្ជិលទៀតងាប់អញហ่าធ្វើការប៉ុណ្ណឹងសពបែកញើធ្វើមើលតែគេឲ្យទៅឡើងក្នុងខ្នងផ្សារហើយអញសង្ស័យនេះសង្ស័យអាញើហ្នឹងសង្ស័យថាយកទឹកមកចាក់ឲ្យគេឃើញតែបែកញើនេះធ្វើការឲ្យវាលហាលហួនតិចទៅបាទវារីចម្រើនបើនៅសើកសើកមួយមួយហ្នឹងចឹងបានវារីចម្រើនណាហើយចង់ធ្វើការមួយថ្ងៃ40000ហ្នឹងមួយជីវិតអីអឺ

យើងខអចឹងមកធ្វើខដែរត្រទៅខទៅខសំបីញើសខហ្នឹងអស់យាយណាចៃកាត់អីគេចុកពួមពួយអូនមកបងចុះចុកពួមទៅទៅទឹកទៅតិចបាក់សុយងៅវិញទៅមិនគេបាច់ដឹងថាឃើញមេហ្នឹងអត់ទៅខ្លាចច្រើនពេកទៅទៅទឹកទៅគាត់ទៅទៅទៅគ្មានកំហុសដែរមើលណាបើគាត់ថាខុសទេដាក់មុខគាត់មកទៅចឹងខ្ញុំទៅណាបងធ្វើមិនបាច់ចាំជួយមើលការងារគាត់ណាទៅទៅទៅទៅ ណាទេអានោះធ្វើការកូនស្ដៅដៃ9ផងអាចចង់ទៅណាទៀតហើយអាហើយពួកឯងមើលស្អីមិនគាត់ប្រាក់ធ្វើការហើយបងឯកាសុំជាស្អីទៅទុកបងសុំទៅឆ្លងមានអារម្មណ៍ថារៀបមិនដឹងអើអាហ្នឹងឯងមកពី IC វាមិនចេះគិតបាយវាឈឺអញ្ចឹងក្រហើយស៊ីមិនចេះគិតទៀតគេអ្នកមានណាគេស៊ីគេរើសណា មិនដូចពួកឯកក្រហើយប៉ះសៃក៏ស៊ីប៉ះសៃក៏ស៊ីហ្នឹងឯងស៊ីខុសទៀតខូក្បាលល្អអារម្មណ៍ល្អមកពីក្រពះពោះវៀនល្អ Super Girl Kid ត្រូវតែរត់នេះរត់នេះមិនថែមរសជាតិស្អាតក្លិនឈ្ងុយឆ្ងាញ់ Yes I can Yes we can Dragon Premium Dark Beer ផ្ដាំសបាយជាមួយរសជាតិនិងគុណភាព Micro កូនកាន់តែរឹងមាំការអភិវឌ្ឍកាន់តែពេញលេញចាប់ផ្លែមកបាត់ហើយងាប់អញអាទៅទៅទៅទីលេខដាក់នៅណាទៅដល់លឿនហើយចាប់ផ្លែចាញ់មកមុនឡើយហូរយកតោះដល់ចាប់ផ្លែអើយបងឡើងទៅទុកទៅអូលោក ទីតោកទឹកទីលោកទឹកឯងទៅកោទៅសម្រាប់កុំមកចង់ស៊ីម៉ោងហ្នឹងឯងពុកអញវាអត់សូវស្រួលអញសង្ស័យទៅផ្ទះធ្វើទុកនោះចុកមុខនេះមើលខុសទៀតមកចុកខ្លួនឯងហើយអញចុកពោះទៅក្បាលស្អីឯងឯងតវ៉ារហូតឯងចុកអីចុកអីចុកអី nào tao rồi rồi ngoài là có làm mà hot tất hết không? Mấy thì chúng thuê cao là hot tất Bạn Ok Không có lứa đâu không? តិចទៀតមកមេការមកតោះស្អីយើងយើងយើងចង់ទៅខុសណាអ่ะហើយស្អីទៀតហើយអាអូមិននេះក្អកខ្លាំងពេកខ្ញុំក៏ផឹកទឹកផ្សំពងកតិចមែនតកអាអើយកូនទីទួចសោះធ្វើដូចឈឺធំដុំណាស់ណាអញ្ចឹងអាមួយក្អកអាមួយចុកពោះតិចផឹកទឹកតិចផឹកទឹកអាចរឹកទម្រុនទុនជ្រាយអញ្ចឹងមកវាក្រហងងើបទៅណាមិនរួចពីខ្ញុំគេសោះហ្នឹងណា ហើយផឹកទឹករួចមិនធ្វើការទៅឈរមើលអីបងស៊ីម៉ោងហ៎មួយមួយចរកតម្រុនដុំជ្រាយឈឺមិនទីទួតធ្វើដូចធំដុំណាស់ណាអញ្ចឹងអាកញ្ចៅក្រវានៅអាក្រចឹងមែនណាហើយចុះអាយស្អីនៅឈរមើលស្អីអត់ធ្វើការធ្វើអីទេគួយមេមកមេស្មាមេហៅមកធ្វើការទៀតធ្វើការបើជាស្រួលឯង មួយមួយដល់កអាមកនឹងកកហើយវាចេះតែមិនអាយហើយហ្នឹងហ៎ហើយកុំអាចឃើញម្ដងទៀតហើយបានហើយតបាត់ហើយឆ្ងល់ហើយដាក់ក្រវាខុសស្អីណា រីឲ្យទេស្រីឲ្យម៉ួយរបស់គាត់ហើយយីទៅនេះព្រោះមានលុយ10000ទិញកាហ្វេ brand ផឹកព្រោះខុសទៀតហ្នឹងហើយខុសហ្នឹងហើយនេះតែចិត្តដកទាំងហំខុសហើយមើលធ្វើការទៅជ្រុលពេកបងធ្វើទៅបាយឡើងអអនេះនេះណែម៉ាស៊ីនហ្នឹងក៏វាត្រូវការធុកចាក់ធុងទឹកធុងអីដែរហើយយើងមនុស្សមិនត្រូវការផឹកទឹកយើងទៅចាំស្ដីឲ្យហ្មងធ្វើការទៅខលហូបហ្មងអឺយកនៅបងលុយតាមណាកើតជាក្រោយកើតជាអ្នកនេះ cầm nhận mình giấy thiệt điên là đáng tiếc hai bị chơi thoải mái gái hả bây giờ vừa dạy to to mỏ à mua nyai. Kemuanya eh nyai. lấy, Dia empol nyai nyak ke thưa ca đây. Mau mau tới mà giờ tồn tôi quên. Thầy cái រាប់ផង Sưa mà nay mua ngay đây. Bạn. Sao 24000អានេះប៉ុន្មានថ្ងៃទេ5ថ្ងៃទេ6ថ្ងៃច្បាស់កន្លែបមេឯងជេខ្ញុំដូចសញ្ញាគ្រិះគ្រិះថ្ងៃចឹងបាទចឹងលេចច្បាស់ណាមេឯងជេច្បាស់ច្បាស់ដែរហើយហើយ40000រាប់ផងបាទអាដូចមួយថ្ងៃ5ថ្ងៃទេ មួយថ្ងៃបងដៃគូខ្ញុំពួកគាត់ធ្វើការមកគាត់ថ្ងៃហ៎ហើយចុះអាចចូលបន្ទប់ទឹកហ៎កន្លះថ្ងៃបាទហើយហើយធ្វើការតិចតិចឃើញឈរមើលគេរហូតវាមានកន្លះថ្ងៃទៀតវាមួយថ្ងៃអាគឺតែខ្ញុំថាមេឈឺពោះដែរនោះថាផង24000រាប់ផងហើយតិចឋានប្រឡំថ្ងៃប្រឡំអីមេមើលទៀតមេនេះ ចឹងច្បាស់ណាស់អញខករាប់ច្រឡំតិចតួចសោះហ្នឹងមេឯងជេរច្បាស់ច្បាស់ដែរនិយាយចឹងមេខ្ញុំបើកលុយឲ្យសុំទៅផ្ទះមេឲ្យរួចកាញ់បានរួចមួយថ្ងៃហើយអាយ៉ាទៅបានយ៉ាទៅផឹកមែនចេញពីនឹងអត់បានចេញពីនឹងចាំស្ដាប់អញប្រាប់ពីរបៀបអ្នកមានសិនអត់អត់ទេពេលមានលុយចាយឲ្យវាចេះគិតផង កុំចេះប្រចាយចាយអត់គិតដឹងទេថាលុយយើងបោណាឡើយហើយចេះខុសតែមេឥឡូវខ្ញុំសុំទិញមេឯង10000ទៅអាពាក្យហ្នឹងឈប់ឈប់លោអានទុកចាយទៅកុំមកធ្វើឌឺអញចាយខ្លួនឯងឲ្យទៅគ្រប់ទៅតែឃើញអ្នកក្រឲ្យតែពេលមានលុយ ជួបជុំគ្នាស៊ីផឹកសេកជាងអាឡូអាឡាធ្វើរឹកដូចឯងនឹងសភ័យអត់ចេះទុកអត់ចេះដាក់គេអ្នកមានណាគេចាយលុយគេគិតណាអញ្ចឹងបានគេចេះតែមានទៅមានទៅឯអ្នកក្រវិញអញឃើញតែក្រហើយកាន់តែក្រទៅក្រទៅអាហ្នឹងដោយសារគេដោយសារគេវាមានគំនិតយល់ទេខ្ញុំជិះនេះបាត់ដែរមែន Mày xong giấy ơi mới ơi mới đâu xong giấy kia. Cái tục đó còn mà đưa anh. Hãy cho con na tới đi. Đó mấy nó con chứ anh. Rồi Anh đang là chơi riêng bắt đám anh hai về thuê ca rồi. ស្ពាល់ឡាននឹងវាធ្វើស្អីគេបានវាលើកទូរស័ព្ទហើយអាឡូចុះឯងឡាធ្វើស្អីគេអាបានឯងក្រលើកទូរស័ព្ទហ៎យីអាស្អីគេនេះហើយល្ងាចហ្នឹងកុំភ្លេចទៅយកកូនអញនៅសាលាផងទៅអង្គុយចាំកូនអញមួយម៉ោងមុនអីទៅកុំភ្លេចយកប្រពន្ធអញមកពីសាឡនផងរៀនធ្វើការវាលះហួនតិចតែអាបានមានដំណើរដែរហើយឯងទៅយកប្រពន្ធអញមកហ្មងម៉ោង8ដល់ផ្ទះ អើម៉ោង8ឲ្យច្បាស់ម៉ោង8ហើយធ្វើម៉េចអាពូនអញដល់ផ្ទះម៉ោង8ហើយអើបានហើយយើងអឡូនមួយទឹកឲ្យស្អាតណាអូនម៉ោង6ជួបគ្នាបានហើយចឹងអូន ឈ្ងុយឆ្ងាញ់ Yes I can Yes we can Dragon Premium Dark Beer ផ្ដាំសបាយជាមួយរសជាតិនិងគុណភាព Micro កូនកាន់តែរងមការអភិវឌ្ឍកាន់តែពេញលេញបានស្អីហ្នឹងបង ច្រោះគូកូនហ្នឹងអូយបងនេះបងទិញអាហ្នឹងថ្លៃណាស់ណាបង យើងទិញអាល្មមល្មមទៅក៏បានដែរព្រោះអីយើងអត់សូវមានលុយទេណាបងអូយវាមិនស្អីណាណាទេព្រោះកូនយើងតែញ៉ាំទៅដល់គោខុសវានឹងរៀករូបឈឺអញ្ចឹងហើយឲ្យវាញ៉ាំមកល្អទៅអញ្ចឹងក៏អញ្ចឹងទៅបងតែអូនបារម្ភពីបងឯងហ្នឹងណាព្រោះអីបងឯងធ្វើការរកលុយតាមម្នាក់ឯងហើយចាយឡើងមកតបនឹងខ្លាចទុកវាអត់រួចណាអូវាមិនអីទេចាំមើលតែកូនបញ្ញា ហើយនឹងកូនស្មីធំឡើងគេធ្វើការគេមានការងារធ្វើហើយឥឡូវបងក៏នៅកម្លាំងមមមួនអញ្ចឹងប្រឹងសិនទៅអើនិយាយចឹងបងនៅកន្លែងធ្វើការមិនដែរអត់អីណាឲ្យមានត្រូវមាត់គេអត់វារឿងសាមញ្ញទៅហើយវាមិនអីទេគ្មានបញ្ហាទេអឺមែនហើយបងភ្លេចបងបើកលុយហើយថ្ងៃហ្នឹង ណែលុយណែលុយមកដកទិញរបស់គោអស់ជាង20រៀលទៅហើយដូច្នេះសល់ប៉ុណ្្នឹងឯងគ្មានបាត់មរេទេបើបាក់លុយចឹងក៏ល្អដែរណាចាំផ្ញើឲ្យកូនបញ្ញាចាយខ្លះផងព្រោះអីគ្នាទៅរៀននៅពេញហ្នឹងអត់មានលុយទេហើយកូនហ្នឹងក៏ចឹងទៀតអត់លុយអត់កាក់អីក៏មិនដែរហ៊ានទេមិនសុំលុយម៉ែសុំលុយពុក ចឹងបងអាចាំពេលបងឯងរួចដៃចាំផ្ញើកូនបញ្ញា50000ទៅណាអូអត់អីទេកូនស្មីកូនចង់បានអីអត់ហើយកូនចង់បានអីគេគឺកូនចង់បានឡាននៅធំចង់ដឹកពុកម៉ែហើយនឹងអាបងហើយនឹងអាអូនអត់អីទេ កូនខំរៀនទៅធំឡើងនឹងមានឡានជិះហើយខំរៀនណាកូនណាឆ្នាំនេះខ្ញុំពើគេរហូតអឺឥឡូវអាអូនណែហើយឲ្យកត់លេខកូដមើល ទៅផ្ញើលុយឲ្យអឺអឺអឺឲ្យគាត់លេខអឺ25 35 26 10គុតអឺបញ្ជាក់ភាសាទៀត25 35 26 10គុតអូខេអូខេអូខេអឺបានហើយកូនអញ្ចឹងតើអ្នកដឹងទីហេតុអីអ្នកគ្រូនៅតែគ្រូព្រោះអ្នកគ្រូមានគំនិតរាក់ បាយរួចថ្មីឃើញកន្លែងគេងមេប្រាក់ខែរាប់ពាន់ផឹកកាហ្វេកញ្ចប់ឯងប្រាក់ខែតិចតួចផឹកសុទ្ធតែកាហ្វេស្អីគេអានេះនិយាយមានដល់ណាហើយមានអីណាណាទៅអ្នកក្រធ្វើស្អីក៏ខុសធ្វើស្អីក៏ខុសកុំឲ្យជប់អញនៅក្រៅតែជប់អញនៅក្រៅដឹងតែផ្ដៅអានាងយូរយូរទៅរៀនសូត្រចេះដឹងជ្រៅជ្រះបែរយកចំណេះដឹងវាយកមកប្រៀបធៀបជាមួយឯងអ្នករត់ម៉ូតូដប់កម្មកសំណងវិញ ពួកអស់ហ្នឹងរងថ្ងៃរស់នៅដោយសារអ្នកក្រហ្នឹងទៅដល់អញ្ចឹងឯងដូចឆ្ងល់ ទៅដល់ណាគឺមិនបានឡាននៅមួយកន្លែងចឹងមិនឯងបើកទៅកន្លែងប្រាប់ឲ្យញ័រដល់ហ្នឹងយ៉ាប្រកាច់នេះហឹមមេខ្ញុំបើកឡានមកជុំអីអត់ឃើញគោដៅទៅណាផងខ្ញុំក៏ឈប់នៅនឹងហ្មងទៅមេអាភ្លើនេះមិននិយាយអត់គោដៅមួយអញបើទៅកន្លែងកាឋានដោយរដងហ្នឹងអាចគួតជ្រូកនេះមុនហ្នឹងមេអត់បានប្រាប់ខ្ញុំផងហើយខ្ញុំរហៀបសួរមេមេសម្រាប់បាត់អី ខ្ញុំមិនហ៊ានដាស់មេខ្ញុំចតឡានសិនចាំមេភ្ញាក់ចាំដាស់មេអាភ្លើអើយចឹងបានឯវាក្រហ្នឹងតែហ៊ានអាឆ្លាតតិចទេកុំខួរក្បាលស្ពឹកពេកពួកអាក្រល្ងងងាប់ចឹងមែនតាឯងបើកទៅកន្លែងណាឯងប្រាប់ឯងរដងហ្នឹងអាឈួននេះមេបើសួរលើកមុនខំដងហើយចឹងអត់ហ៊ានសួរមេខ្លាចមេខឹងហើយឯងទៅតវ៉ាស្អីទៀតឯងបើកទៅចេញដកក្បាលឯងចោល ពួកអាក្រនឹងងាប់ចឹងមែនតាអាប្រកាច់នេះទៅបាទមែនតតតតតមកដល់មកដល់ហើយមកមកមកដល់ដល់ដល់បងមក តម្រាយនេះអេជុំស្អីក៏លឿនមែនលឿនទេបងដល់ដល់40នាទីហ្នឹងអឺមកវាយក្រោមចាខ្ញុំលឿនដៅដៅណ៎ដល់ដៅបានហៅមកសម្រាប់ទៅមកអើយបាត់ដៅហើយមកបានអានធ្វើការទៀតតាបែកនោះមកនោះរ៉េតទៀតឡើយអូយ មែនហើយមកហើយលើសទៅប្រាប់មកអាលើសបើថាមិនខុសមិនអីអាលើសឲ្យខុសនេះខុសខុសសាហាវមកខុស10បើខុសអើយមិនអាចចង់ទៅទេបងចេះតែមានកម្លាំងធ្វើដំណងតិច Oh my god ស្អីគេដល់ម៉ោងសម្រាប់ទៀតហ៎ធ្វើការមិនទាន់បានប្រហែលផងណាអូបងដល់ម៉ោងហូបបាយខ្ញុំតាឲ្យខ្ញុំទៅបានសម្រាប់មិញហ្នឹងហើយសម្រាប់បានតិចបងក៏មកដល់ធ្លាប់អាអើយអាមួយមួយធ្វើចរិតដូចអ្នកមានទេអាខ្លះដេកចុចទូរស័ព្ទហើយប្រើសើរបស់ថ្លៃថ្លៃឡឡទៀតណា លុយជាងគេដែលមានលុយរាប់ពាន់ទៀតមានណាបងអានេះតម្លៃ100ជាងដែរហើយកាយខ្ញុំទិញសំ4 5ខែមិនមួយខែទិញបានណាបងអាក្រអីចង់ប្រើរបស់ល្អចឹងហីអត់ចេះសំទុកសំដាក់មកគេអ្នកមានលុយគេប្រើទៅវាសំតិចហើយអាឯងនេះមួយថ្ងៃកាត់មួយថ្ងៃកោតចង់ប្រើរបស់ល្អដែរ មកពីក្រពះពោះវៀនល្អ Super Gold Kid ត្រូវតែរត់នេះរត់នេះមិនថែមរសជាតិស្អាតក្លិនឈ្ងុយឆ្ងាញ់ Yes I can Yes we can Dragon Premium Dark Beer ផ្ដាំសបាយជាមួយរសជាតិនិងគុណភាព Micro កូនកាន់តែរងមាំការអភិវឌ្ឍកាន់តែពេញលេញ អូយអាទៅអង្គុយបានផ្លែតហើយងាយចុចទូរស័ព្ទមកបន្តិចអីមិនព្រោះអ្នកក្រអត់ឲ្យមើលអីសោះហ៎បងហើយអ្នកមានចុចទូរស័ព្ទមិនបងមិនតែទេឯណាក៏គេចេះលេងក៏មានពេលសម្រាប់ដល់ទាំងហប់មានខាត់ដែរណែបងប្អូនក្នុង Facebook ក្នុង TikTok អាចជួយមើលនេះមើលវីដេអូនេះនេះបាច់ឆ្ងល់ដល់ពូនេះអត់មានកណ្ដាលទេមើលតែវីដេអូនេះទៅដឹងហើយ អាខ្លះដេកដួលរមួលសាំក្រិចកែបវានៅតែកែបចឹងបងប្អូនអើយវាគ្មានដំណើរណាទៅមានសំណាងខ្លាចជាអ្នកមានរួចទេក្រវានៅតែក្រចឹងការងារសំណងមួយថ្ងៃ40000មានទៅណារួចទេមើលកូនចៅខ្ញុំមកហើយណាបងប្អូនខុសឯងមួយឯងល្បីហ្មងអាអ្នកមានជុតពិសោធន៍មិនអើ ដល់មកសម្រាប់ស៊ីបាយហើយមិនស៊ីបាយហើយអាងធ្វើការទៀតបាទការងារដូចគ្មានទំមុខសោះអាឆ្ងល់ណាស់តែអាប៉ែហ្នឹងស៊ីអីស៊ីបាយដូចយើងទេគាត់ដូចថ្លន់ថ្លន់ដល់ដល់បងអាមានលុយទិញរបស់ល្អប្រើខុសអាចចុចទូរស័ព្ទពេលមកសម្រាប់ខុសមេរោគចិត្តទេបងប្រហែលគាត់តែទៅអ្នកក្រអញ្ចឹង មានដឹងឆ្នាំអីលេបើគាត់បាត់ឈប់ទៅហ៎បើសិនតែខ្ញុំដឹងថាមានឆ្នាំអីលេបើគាត់បាត់ឈប់ទៅខ្ញុំមិនដាក់ឲ្យបច្រកគាត់តាមវយមឲ្យលឺដល់ឥឡូវទេតោះយើងទៅហប់ហើយមកបងអើបាទចោះហូបហូបដល់បើខុសតែមកទុំនេះសិនណាតោះអើអូមែកណាមានកូនមានចៅតាហ្មងអូជិបសួរអ៊ំសួរអ៊ំបាទ អូមេថ្ងៃនេះសម្រាប់មួយថ្ងៃខ្ញុំក៏នាំកូនដើរលេងហើយម្សិលមិញខ្ញុំភ្លេចអាវនេះអញ្ចឹងក៏ឈៀងចូលមកយកអាវទៅបោកសម្រាប់ពាក់ធ្វើការស្អែកហ្នឹងជីវិតគេលយឯណោះអើយថ្ងៃទឹករត់ដុកខូនដើរលេងអាឯងដែរលយឆាយមិនចង់អស់រត់ទៅពេលដេឆ្អែតគ្មានជីវិតគេលយអើយមេខ្ញុំគ្រាន់តែជីកង់ធម្មតាធម្មតាទេ ហើយមានតែបានទៅស៊ីមហូបប្រែនអីគេ គាត់ដូចគ្នាធម្មតាធម្មតាដើរលេងបន្តិចនោះអឺហើយថ្ងៃអាទិត្យបើអត់ការងារធ្វើមិនរកការងារផ្សេងធ្វើ ទីសម័យចង់បានផ្ទះចង់បានឡានចង់បានលុយឆាយពេញពេញដៃតែថ្ងៃអាទិត្យទៅនេះនាំកូនជីដើរលេងអើយសឿនហើយសឿនចង់បានសឿនឯក្រហ្នឹងមើលទៅសឿនឯគ្មានកណើតទេមើលទៅនេះក្នុងមួយអាទិត្យធ្វើការ6ថ្ងៃដែរហើយអញ្ចឹងសម្រាប់មួយថ្ងៃខ្ញុំគិតថាមិនក្រទេតែប៉ុណ្្នឹង វាមានស្រីសោកសម្រាប់ខ្ញុំទៅហើយមេខ្ញុំអត់កំណត់មែនតែប្រហែលខ្ញុំនេះមិនអត់កំណត់ទេទោះបីខ្ញុំមិនខ្លាចជាអ្នកមានក៏ខ្ញុំបន្តកូនខ្ញុំនេះរៀនបានពូពោះគេដែរទោះមិនបានខ្លាំងដូចមេក៏បានជីវិតប្រសើរជាងនេះទៅខ្ញុំបានទៅហើយហើយមិនម៉ែកូនខ្លាចជាអ្នកមានហើយបើឲ្យវាអញ្ចឹងហើយតែសង្ឃឹមអីទេសឿនអើយឆ្នាំណាវាគ្រប់ហ្នឹងហើយមេឆ្នាំនេះវារៀនចប់ហើយ ហើយវាក៏ចេញធ្វើការតាមដាដែរធ្វើការខាងអីហ្នឹងរៀបអត់លាយស៊ីម៉ងឬកបោងច្រាំងណែមកថាវាអត់ទាន់មានការងារធ្វើទេឲ្យវាមកលាបេតុងនៅណេះមកបានជុំឲ្យជុំកូន ទៅខ្ញុំឲ្យមួយថ្ងៃ40000ដូចសឿណៃដែរមេទោះខ្ញុំមកធ្វើការសំឡងក៏ដោយ តែខ្ញុំមិនឲ្យកូនខ្ញុំដើរជន់កន្លងចាស់ខ្ញុំដែរខ្ញុំបញ្ជូនកូនខ្ញុំនេះឲ្យទៅរៀននៅសាលា ល្អល្អតាមឲ្យវាចេះដឹងហើយវាជួយសម្រួលបន្ទុកអ្នកក្រតែខ្ញុំមិនបានជួយកូនឲ្យទៅរៀនមើងងាយអ្នកក្រទេមែនហើយអ្នកក្រមិនមែនឲ្យអ្នកមានយកមកប្រៀបធៀបនោះទេ ពួកយើងក៏ដូចអ្នកមានដែរមិនមែនអ្នកក្រទៅបីដកទៅហើមកុហកដែរទេទោះបីអ្នកក្រ ស្រឡាញ់អីគេចង់ទិញអីក៏ជារឿងរបស់គេជាសិទ្ធិរបស់គេមែន ខ្ញុំជឿថាអញ្ចឹងអស់ហើយហើយខ្ញុំសុំលាសិនហើយមែនតោះជឿខ្ញុំតោះអូខេតាមពិតទៅរឿងដែលសទ្ធាឯងមើងងាយកម្មករបងដឹងហើយក៏លឺច្រើនដុំហើយប៉ុន្តែបងមិននិយាយ ព្រោះចាំមើលថាសទ្ធាឯងចេះកែអត់តែសទ្ធាឯងអត់ព្រមបើកចិត្តនិយាយពាក្យល្អល្អទៅពួកគាត់សោះហើយអ្នកណាគេដែលជាអ្នកបរៀនសុធាឯងឲ្យនិយាយអញ្ចឹងតាមបងដឹងសុធាឯងពីមុនក៏ជាកូនកម្មករដែរត្រូវអត់ ហើយអាមិចបានចេះ តែទើសរឿងគេក្ររហូតអញ្ចឹងបងឆ្ងល់សុធាឯងដែរបងដឹងថាពួកគាត់គ្មានចំណេះប៉ុន្តែពួកគាត់ក៏មានចំណេះក្នុងខ្លួនដែរវាខុសអីគ្រាន់តែនិយាយពីល្អល្អទៅកាន់ពួកគាត់ កុំហាឡើងនិយាយមើងងាយបន្ទោសបង្អាប់ចឹងវាមិនវិរុទ្ធទេហើយសុធាឯងយល់អ្វីដែលបងចង់និយាយហើយមែនបានខ្ញុំយល់បងខ្ញុំលែងតែមានលើកក្រោយទៀតហើយបង បងសង្ឃឹមចឹងចោះមើលពួកគាត់ផងបាទបងហើយយ៉ាងណាក៏ជាមីហើយនឹងកូនចៅនឹងគ្នាដែរបាទបងបាទ សិនជាកូនស្មីមកនៅជាកោបណ្ដាយនេះអំប៉ះពូពូឡាននេះមើលបានប៉ុន្តែពួកឯងអាចប៉ះបានទេហើយចុះបើពួកឯងប៉ះទៅវាមានឆ្កូតមានអីពួកឯងមានលុយសងអត់ក្មួយអើយពូឃើញឡាននេះវាសារពេក ហើយតម្លៃវាមិនបានទេក្មួយអានេះថ្លៃមធ្យមទេងុំមានអាថ្លៃជាងនឹងទៀតពូ ហើយប្រៃសួរហ្នឹងមានលុយទិញអត់មានលុយទិញឬអត់វាយ៉ាងម៉េចណែឯងគាត់ធ្វើទៅតាមទូរនទីបានហើយហើយនៅនេះគេមិនបិទផ្លាកកុំឲ្យភ្ញៀវសួរពីតម្លៃអត់ហើយពេលភ្ញៀវសួរហើយត្រូវតែទិញមែនកុំឃើញគេខោអង្ខោអាវមិនអាវនិយាយឡើងមកមើលងាយគេអាសូរតែខ្លួនឯងហ្នឹងមានណាស់ណាទៅបើមានមែនណា តែបើក្រុមហ៊ុនលក់មួយតែឯងទេគ្រាន់បុគ្គលិកគេដែរទៅ ធ្វើការស៊ីប្រាក់ខែសោះរៀនចោលអាទម្លាប់មើលងាយគេទៅប្រយ័ត្នក្រុមហ៊ុនដកក្បាលចោលបានហើយកូនប៉ណ្ណឹងបានហើយរឿងគេមើលងាយឪវាស៊ាំទៅហើយ មនុស្សខ្លះគួរដាក់ចំចំយ៉ាងហ្នឹងពុកកុំឲ្យថែក្រោយ បានចិត្តទៀតតោះពុក ពុកអាផ្ទះនេះកូនតាញ់សម្រាប់គ្រួសារយើងតិចទៀតណាពេលធ្វើហើយកូននាំពុកហើយម៉ែនិងមីអូនមកនៅនេះជុំគ្នាពុកកូនតស៊ូឡើងពុកមានទ្រព្យសម្បត្តិចែកឲ្យទេពុកបានចែកចំណេះវិជ្ជាឲ្យកូនវាលើសពីទ្រព្យសម្បត្តិលើកាក់មានប្រាទៅទៀតពុកក្រទ្រព្យមែនតែពុកអត់ក្រចិត្តទេកូនណារៀនបានធួងពោះ ចេះដឹងមានលុយមានកាក់កុំភ្លេចកំណើតដើមណាពុកអ្នកក្រ ហើយឥឡូវក៏នៅតែក្រ ហើយបើរៀនហើយ ចេះដឹងហើយកុំភ្លេចកំណើតអញ្ចឹងពេលដែលរៀនចេះដឹងត្រូវចេះជួយអ្នកក្រមែនទេអញ្ចឹងហើយកុំយកអ្នកក្រទៅប្រៀបធៀបអីបើមិនអញ្ចឹងទេគេគិតថាកូនមិនមានចំណេះដឹងពិតប្រាកដទេកូនបាទពុកឥឡូវទៅចូលមើលផ្ទះពុកអូខេបាទ ក្រហើយនៅប្តេកផ្ដួលជាមួយព្រិញវាសនាទើបជារឿងខុសតែអ្នកមិនមែនខុសបើអ្នកខ្លួនឯងប្រឹងប្រែងខិតខំអស់ពីសមត្ថភាពនិងលទ្ធភាពហើយនោះរៀបបានខ្ពស់បានរស់ក៏ព្រោះអ្នកក្រដូច្នេះយើងត្រូវរៀនបំពេញឲ្យគ្នាទៅវិញទៅមកមិនមែនរៀនបានចេះដឹងមានទ្រព្យសម្បត្តិតិចតួចយកចំណេះដឹងនិងទ្រព្យធនទាំងនោះមកដើម្បីមើងងាយអ្នកក្រនោះទេអ្នកមានសិទ្ធធ្វើអ្វីដែលអ្នកចង់ខ្ញុំមានសិទ្ធធ្វើអ្វីដែលខ្ញុំចង់ធ្វើដូចគ្នាដរាបណាទង្វើនោះមិនខុសច្បាប់ មិនធ្វើឲ្យអ្នកដតីខាតបង់ដូច្នេះកុំប្រៀបធៀបគ្នាអី